អូខេបាទសូមជម្រាបសួរដល់បងប្អូនទាំងអស់ដែលតាមដានការបង្រៀនកម្មវិធី Microsoft Excel របស់ខ្ញុំបាទ IT Sessional ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទនឹងសូមនឹងបង្រៀនអ្នកទាំងអស់គ្នាបន្តភាគ6ទី6បន្តទៀតដោយមេរៀនចុងក្រោយដែលខ្ញុំបាទបាន បង្រៀនបងប្អូនទាំងអស់គ្នាទាក់ទងនឹងការប្រើប្រាស់រូបមន្ត if and or ហើយនឹង sum ifs មាន s មែនទេបងប្អូន ចឹងភាគទី6មួយហ្នឹងគឺបងប្អូនបានអនុវត្តនៅលំហាត់អឺរឿងស៊ីជម្រៅបន្តិចប៉ុន្តែ វាមិនទាន់ចូលជាលក្ខណៈ advance ខ្លាំងទេប៉ុន្តែក៏អានេះ ចូលបន្តិចបន្តិចណាបាទថ្ងៃនេះខ្ញុំនឹងអឺប្រាប់អ្នកទាំងអស់គ្នាពីវិធីអឺ set ឬក៏បង្កើត data validation តោះអញ្ចឹងយើងទៅមើលដើម្បីកុំឲ្យបងប្អូនរងចាំយូរបាទ តែយើងចូលក្នុងកម្មវិធី Microsoft Excel ទាំងអស់គ្នាអូខេឥឡូវខ្ញុំមាន master list បែបនេះបាទអញ្ចឹងខ្ញុំមាន ID card អានេះឈ្មោះ ID លេខអត្តលេខរបស់បុគ្គលិកណានេះឈ្មោះរបស់បុគ្គលិកខ្ញុំឧទាហរណ៍ទេឥឡូវខ្ញុំបង្កើត sheet មួយ ថ្មីទៀតអញ្ចឹងយើងចុចនៅកន្លែង new sheet ហើយចុចកន្លែងលើសញ្ញាបុកនេះណាយកយកមករបស់យើងចុចលើសញ្ញាបុកនេះបើ គេឥឡូវយើងបាន sheet មកមួយទៀតហើយហើយយើង rename sheet ទៅដាក់ថាអា drop down list ដោន list អូខេអូខេអញ្ចឹងបងប្អូនឥឡូវខ្ញុំដាក់ថាកន្លែងនេះអា no uh, employee number sorry EMP ហើយ ID រួចហើយខ្ញុំដាក់ថា name employee name អូខេជាងខ្ញុំត្រូវការអឺ select នៅលើនេះមកយើងមិនដល់យើងមិនចាំបាច់សរសេរទេត្រូវការយើងចុចមកមាន drop down list នៅកន្លែងនេះមកយើងជ្រើសរើសរួចហើយឲ្យវាចេញឈ្មោះនៅកន្លែងនេះតោះអញ្ចឹងបងប្អូនយើងទៅធ្វើការសិក្សាទាំងអស់គ្នា បាទអញ្ចឹងខ្ញុំចុចទៅលើអឺសំទោសមុនដំបូងបងប្អូនអាចធ្វើបានពីរវិធីខ្ញុំសូមធ្វើវិធីបែបទី1សិនបាទធ្វើវិធីទី1បងប្អូន select ទៅលើ cell ណាមួយដែលបងប្អូន ចង់បានឧទាហរណ៍នេះខ្ញុំ select នៅលើ cell A4 មែនទេអញ្ចឹងខ្ញុំទៅកន្លែង data បន្តមកទៀត គឺយើងទៅ tab data ហ្នឹងគឺយើងមករើស icon ឈ្មោះថា uh, data validation validation sorry validation ហើយយើងคลิกលើវាហើយយើងរើសពាក្យថា data validation validation ហើយបន្តមកទៀតយើងទៅ set អាពូនេះសិន set alert error សិនឧទាហរណ៍ថាប្រសិនអានេះប្រសិនបើយើងវាយឬដាក់បញ្ចូលទិន្នន័យទៅវាអត់ត្រូវជាមួយអ្វីដែលមាននៅក្នុង data validation គឺវានឹងប្រាប់យើងឧទាហរណ៍ឥឡូវយើងដាក់ថាចំណងជើងថាម៉េច re យើងប្រាប់ថាអឺ re អា re data ឧទាហរណ៍អញ្ចឹងណាឬយើងដាក់ re recheck data ក៏បានដែរអា recheck your data ហើយអាកន្លែងនៅពេលដែល y ខុសទៅវាឲ្យវាលើត់ will load error alert ប្រាប់ថា uh, à, please check your data đã chết យើងយើងដាក់ចេះបង your data wrong your data input is wrong À ឧទាហរណ៍យ៉ាងណាអូខេអាអញ្ចឹង បន្តមកទៀតអានេះ alert នៅពេលយើងវាយទិន្នន័យចូលទៅវាខុសម្នេះហើយបន្តមកទៀតនៅពេលយើង input នៅពេលយើង input ដល់យើងត្រូវមកដាក់អឺមកនៅលើ cell មួយនេះវាប្រាប់យើងថាឲ្យយើង select ដល់ដាក់ចំណងជើងថាម៉េចអូថាតា drop down list យើងអូខេ drop down list ទៅដាក់យើងដាក់កន្លែងនេះ please select your data from list អូខេយ៉ាងហ្នឹងអូខេយើងបន្តមកទៀតយើងមើលកន្លែងនេះ allow ហ្នឹងបើសិនយើងដាក់ any value ហ្នឹងមានន័យថាយើង ដាក់តម្លៃមួយណាក៏បានដែរប៉ុន្តែបើយើងដាក់ថា list វាមានច្រើនប៉ុន្តែបងប្អូនខ្ញុំប្រាប់ list ហ្នឹងបើសិន date date time time យើង custom អាស្រ័យលើយើង យើង take land អីហ្នឹងតកតងនឹងការកំណត់ប្រវែងឬមួយក៏ចំនួនតួអក្សរឥឡូវយើងយក list អញ្ចឹង list អឺខ្ញុំប្រាប់វិធីទី1សិន list យើងមើលកន្លែង source source យើង click មកកន្លែងនេះមកហើយយើង ទៅ master list data របស់យើងដែលយើងត្រូវ select validation ហ្នឹងយកមក select level ទាំងអស់មកបាទរួចហើយយើងចុច ចឹងមកហើយយើងចុច OK បាទចឹងឃើញទេបងប្អូនចឹងយើងចុច select ចឹងមកទិន្នន័យវាមកហើយបាទអូខេក៏ប៉ុន្តែបើសិនបងប្អូនវាយខុសហូតថាវាយទេចេះខុសទៅអ្នកវាប្រាប់ថា your data input is wrong មែនទេនេះអាខាងលើនេះ recheck your data អូខេហើយនេះដល់ពេលយើង input ណាអូខេ មានវិធីមួយទៀតឥឡូវខ្ញុំលុបនេះមួយចឹងចេញសិនខ្ញុំទៅកន្លែងចង់លុបវាគឺយើង select នៅលើ cell ដែលយើងចង់លុបហ្នឹងហើយយើងទៅកន្លែង data validation ហើយយើងរកពាក្យ data ដូចគ្នាហើយយើងដកកន្លែង list នេះទៅជា any value ដូចគ្នាមកអូខេអញ្ចឹងនេះយើងចង់វាយអីចូលក៏បានវាលែងមាន drop down list ហើយប៉ុន្តែវានៅជាប់នេះទៀតដោយសារយើងអត់ទាន់បានទៅលុបវាអូខេអញ្ចឹងមួយវិធីមួយទៀត ងាយងាយស្រួលទេបងប្អូនអត់ពិបាកទេអញ្ចឹងវិធីនេះអឺប្រសិនបើបងប្អូន ចង់ដឹងថាអានេះវាមាន ID ហើយវាមានឈ្មោះពេលអ្នកខ្លះអាចអត់ទាន់អត់ដឹងថាមានឈ្មោះនឹង ID អញ្ចឹងបងប្អូនធ្វើម៉េចបងប្អូននៅចាំនេះកាលពីយើងភ្ជាប់រវាងអអក្សរជាមួយនឹងលេខបងប្អូនចាំទេ អឺឥឡូវកុំតន់ដាក់នឹងក៏បានខ្ញុំឲ្យជ្រើសរើសអានេះសិនបែបងាយងាយសិនឥឡូវយើង select ទៅវាទាំងអស់ហើយយើងយើង group បងប្អូនចាំហ្នឹងណាអាការធ្វើ group យើងដាក់ថាអា master ID អញ្ចឹងណាអូខេចុច enter មកអូវាអត់ឲ្យពេកពេកអញ្ចឹងដាក់ថា ID អូខេអញ្ចឹង យើងឃើញយើង group ទាំងអស់ហ្នឹងគឺយើងដាក់ថា ID មែនទេអាអញ្ចឹងយើងមក drop down list sheet របស់យើងនេះហើយយើងចុចទៅលើ cell ដែលយើងចង់បង្ហាញហ្នឹងហើយយើងទៅ tab data ហើយទៅកន្លែងដែរមក data validation ហើយឬពាក្យ data កន្លែង setting អានេះយើង set រួចអស់ហើយអញ្ចឹងយើងមិនបាច់ទៅដូរវាទេហើយយើងមកកន្លែងនេះដាក់ជ្រើសរើសយក list ដូចគ្នាហើយយើងស្មើអានេះស្មើមិនយើងដាក់ថា ID មែនទេស្មើ ID អូខេ អញ្ចឹងឃើញទេយើងបានហើយអញ្ចឹងបើបងប្អូនចង់ copy អាអាក្រោមនេះវាអត់មានទេចាហ្នឹងទៅពេលយើងចុចវាទៅវាប្រាប់អាក្រោមអត់មានទេអញ្ចឹងយើង copy វាមកគាត់ទាញវា copy ចុះក្រុមយើងអូខេអាហើយខ្ញុំចង់ឲ្យទៅពេលដែលយើងជ្រើសរើសឧទាហរណ៍យើងឈ្មោះនេះពឹបវាចេញឈ្មោះនៅកន្លែងនេះតែម្ដងអញ្ចឹងបងប្អូននៅធ្វើម៉េច បងប្អូននៅចាំ VLOOKUP ឯងអញ្ចឹងយើងប្រើរូបមន្ត VLOOKUP យើងយើងប្រើអានេះមួយទៀតអានេះយើងប្រើ group មួយទៀត list អូខេអញ្ចឹងទាំងអស់ហ្នឹង list មែនទេអញ្ចឹងយើងប្រើ VLOOKUP មកទៅ fh ហើយ V look អូខេហើយ look up for you មានន័យថាតើលក្ខខណ្ឌឲ្យវា ស្វែងរកតម្លៃមួយណាតម្លៃមួយនេះមែនទេហើយយើង complete ចុច F4 ទៅផងឲ្យដុល្លារហ្នឹងមកហើយបន្តមកទៀត table array table array គឺទិន្នន័យ data របស់យើងមិញគឺយើងដាក់ថាអា list មែនទេស្មើ list អូសង្ស័យ list មិញខុស list អូខេនឹង list អត់ដាក់ smart ទេហើយបន្តមកទៀតយើងយក column មួយណាហើយយើងដាក់លេខ1សិនក៏បានដែរណាហើយបន្តមកទៀតបើសិនវាបើសិនវាត្រូវឲ្យវាយកតន័យ column ទី1មកបើសិនវាខុសទេឲ្យវា0អូខេអញ្ចឹងយើងមើលអានេះមានប្រហែល column បងប្អូនចានេះ1 2អញ្ចឹងយើងចង់យកឈ្មោះគឺ column ទី2មែនទេអញ្ចឹងទៅដូរដាក់ column ទី2យកតន័យ column ទី2អូខេ ហើយរួចហើយអឺបើសិនបើយើងទាញចេះមកវានឹងចេញ NA ចេះអញ្ចឹងបងប្អូនកុំឲ្យជាប់ NA បងប្អូនទៅ if error ណា if error មកអូខេហើយបើសិនវា error ឲ្យវាទំនេរមកអាតែមិនក៏ដល់2ដងអូខេអញ្ចឹងយើងពេលយើង copy លើក្រោយទៀតវាឡើងចេញ NA ហ្នឹង ឃើញទេបងប្អូនអត់អត់ចេញ NA មែនទេអញ្ចឹងនៅពេលដែលយើងជ្រើសរើសអ្នកផ្សេងទៀតចេញឈ្មោះឲ្យយើងហ្នឹងណែអូខេអញ្ចឹងយើងក៏ដាក់តារាងដាក់អីឲ្យវាមើលទៅវាស្អាតបាទអីចឹងទៅឲ្យសំរុំចឹងណាអូខេហើយយើងអាចដាក់ដាក់ស្អីដាក់ time រមាំងអញ្ចឹងទៅអាស្រ័យលើយើងចង់បានអាហ្នឹងជា font ហើយនេះដាក់ទំហំប៉ុណ្ណាប៉ុណ្ណាយើងដាក់មកបាទអានេះយើងឲ្យវាមិនទៅសមរម្យអូខេអញ្ចឹងទៅប៉ុណ្ណឹងបងប្អូនហើយយើង select មួយណាវាគេចេញឈ្មោះយើងតែម្ដងអញ្ចឹងបើសិនបើយើងវាយខុសវាអត់វានឹងលោតប្រាប់យើងនេះដាក់ថា recheck your data ហើយ your data is your data input is wrong អូខេអញ្ចឹងយើងជ្រើសរើសប៉ុន្តែឧទាហរណ៍ថាបើសិនយើងវាយទៅតំណ័យវាមាននៅក្នុង data validation ឧទាហរណ៍61អា001ឧទាហរណ៍អញ្ចឹងអូនេះអត់មាននេះឥឡូវឧទាហរណ៍ថា61002 61002វាឲ្យអូអញ្ចឹងវាអត់ឲ្យអញ្ចឹងយើងត្រូវ select របស់វាណា select តែម្ដង ខេបាទអញ្ចឹងអឺថ្ងៃនេះ data validation មានតែប៉ុណ្្នឹងបងប្អូនអញ្ចឹងងាយងាយអត់ពិបាកទេស្រួលណាស្រួលមែនតើចេះនេះអាចយកទៅប្រើប្រយោជន៍បានច្រើននៅពេលបងប្អូនអឺដែល អ្នកខ្លះគាត់នៅក្នុងអង្គភាពឬស្ថាប័នមួយគាត់មាន កម្មករឬបុគ្គលិកតិចតួចទងទៅ3 4000អ្នកចុះកុំយើងប្រើតែ Excel មកគិត payroll ក៏បានដែរ យើងបាច់តែទិញកម្មវិធីគេអស់រាប់ពាន់ដុល្លារទេអីសរសេរធ្វើកម្មធ្វើខ្លួនឯងមកសរសេររូបមន្តបន្តិចតួចមកអញ្ចឹងយើងអាចធ្វើឲ្យការងារយើងលឿនឆាប់រហ័សផងបាទអូខេបងប្អូនថ្ងៃនេះសម្រាប់ data validation ហើយនឹងខ្ញុំបន្ថែមរំលឹកតាក់ទងនឹង VLOOKUP ផងដែរហើយនឹងការបង្កើត group group data អញ្ចឹងថ្ងៃនេះខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងហើយបងប្អូនកុំភ្លេច រងចាំតាមដានភាគទី7បន្តទៀតតកតងនឹងយើង set យើងយើងបង្កើតដាក់លក្ខខណ្ឌ cell មានថា cell condition formatting ហើយនឹង pivot table ណាការធ្វើ pivot ទិន្នន័យឬ column ជាច្រើនបាទហើយភាគទី8យើងនឹងបង្កើតជា graphic ជា chart អូខេ ចឹងជិតចប់ហើយមេរៀនរបស់យើងតាក់ទងនឹង basic អានេះជាមូលដ្ឋាន គ្រឹះតាក់ទងនឹង Excel មិនទាន់ចូលដល់ advanced ទេណាបងប្អូន advanced គឺយើងមានស៊ីជម្រៅច្រើនជាងហ្នឹងយើងអាចធ្វើឲ្យបានច្រើនជាងហ្នឹងបាទអញ្ចឹងសូមអរគុណសម្រាប់ការតាមដានថ្ងៃនេះសូមកុំភ្លេចតាមដានវីដេអូភាគបន្តទៀតផងបាទអរគុណបាទជម្រាបលា